ប់ជួបមនុស្សព្រមមួយមើលតែមិនច្រើនជាង100ដែរអូនម្នាក់ក្នុងនោះអូនក៏លងស្នេហ៍ប្រុសម្នាក់បងអូនឃ្លានមិនមែនអូនទេកូនបងតាជាអ្នកឃ្លានអេអេមានកាទៀវអូនអស់ហើយអូនអស់ហើយអស់ហើយអ្ហ៎ អូនយកសដាច់ធម្មតាឯអូនអ្នកបានអ្នកលុយអរគុណចាបាទពីរហើយហើយនេះកំប៉ុងដល់ណាហើយណាមិនបាច់ចាំរាប់មិនបាច់ចាំអីទេចូលដេកវិញមកគេទៀតមកហើយនេះបងតើមកពីណាហ្នឹង បើកផ្លឹងកដាយចប់ថ្មនេះហ៎មិនដឹងទេថាប្រពន្ធកំពុងតែគេងនេះក្រែងអូនចង់ញ៉ាំកាទៀវហ៎នេះបរតិចបានហាញតាម៉ែនេះមែនហើយកែឃ្លានតែកែឃ្លានកន្លះម៉ោងមុន មិនមែនកន្លះម៉ោងក្រោយទេ បងយល់ទេ យកទៅណាក៏យកតែអនឡាញឃ្លាននេះខុញណាហើយកុំភ្លេចបិទភ្លើងផងអូនហើយនឹងកូនត្រូវការគេង អីបាត់បែបនេះប្រកាសជាមានអ្នកណាម្នាក់មកច្បាច់ម៉ាស្សាជើងឲ្យជើងជាមិនខានទេឬក៏ឬមួយក៏ដូចចាស់ចាស់ថាមានខ្មាច់មកជួយម៉ាស្សាឲ្យជើងនៅពេលដែលជើងកំពុងកេងលក់នេះបើមានក៏ល្អព្រោះឯងណាក៏គ្រាន់បើជាងអ្នកខ្លះខែងប្រពន្ធពិបាកដោយសារតែខ្លួនឯងធ្វើមិនដឹងមិនលឺមិនខ្វល់ និយាយអញ្ចឹងក្រែងថ្ងៃនេះគឺជាថ្ងៃសម្រាប់អីហឹមមែនហើយថ្ងៃនេះគឺជាថ្ងៃសម្រាប់អន្តានៃកុំប្រាប់ណាថាធ្វើការអូធីថែមមកមិនដឹងថ្ងៃឈប់មិនដឹងថ្ងៃសម្រាប់បែបនេះនោះហើយ បងកំពុងតែធ្វើអីណាតានតានតានណាមិនអូនសួរបងចឹងនេះបងកំពុងតែធ្វើ អាហារពេលព្រឹកញ៉ាំទៅពើប្រពន្ធរបស់បង និងកូនរបស់បងនឹងណានេះណាហឹមណែនេះបងទៅធ្វើអីខុសមែនទេតើបានជាមកធ្វើអាហារពេលព្រឹកយកចិត្តអូនបែបនេះណាថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ថាអូនកុំបងវាយអសោះ ទម្លាប់បងឯងមិនដែរធ្វើអញ្ចឹងទេនេះកុំអាំងថាអូននៅតែផ្ទះមិនដឹងអីអាសោះបើអញ្ចឹងអូនថាតើមើលថាបងកំពុងធ្វើអីគឺបងកំពុងតែធ្វើរឿងខុសមិនដែរមនុស្សណានៅសុកសុកមកធ្វើរឿងល្អបែបនេះទេបើមិនបានទៅធ្វើអីខុសទៅចម្លែកណែនេះបងគិតថាអូននេះមានផ្ទៃពោះហើយអារម្មណ៍របស់អ៊ំសើល្អ ទើបបងនេះមើលថែអូននឹងណាហឹមមកហឹមមកអង្គុយមកថ្នមថ្នមណា សាញ់ញ៉ាំទៅ អត់អូនសំណប់ចានអូនណាអូនអាចយ៉ាងម៉េចហើយអូនអូនអូនណាអូនអូនណា อย่ามาไฮโอน ឬបងកំពុងតែជក់មើលការងារពេកហ្នឹងណាជក់ជក់ជក់ជក់ជក់តែមើលការងារហ្នឹងឯងមួយថ្ងៃ10ម៉ោងនៅកន្លែងធ្វើការទៅហើយណៃជក់មិនឆ្អែតទៀតទេមកផ្ទះក៏យកការងារមកតាមមិនមើលបិសុកទុកអូនខ្លះទេហ៎នេះគាត់ថាអូនជាតុកតាមែនទេអូនមិនមែនបែបនេះទេណាអឺនិយាយអញ្ចឹងអូនឈឺជើងមែនទេមកបងច្បាយឲ្យណាមិនបាច់ទេ បងធ្វើមិនចេញពីចិត្តអូនមិនមែនជាមនុស្សចិត្តច្រានទេតែអូនមិនចូលចិត្តតើតែអូនប្រាប់ទៅធ្វើតាម មនុស្សចិត្តទលាយដូចជាអូននេះណាมันប្រកាន់ច្រានទេ តែបើបងធ្វើដោយសារតែអូននិយាយបែបនេះកុំបាច់ធ្វើអីល្អជាងអូខេថ្ងៃនេះហើយថ្ងៃក្រោយបើចង់បានអី ប្រាប់បងមកចុះបងនឹងធ្វើតាមណា ដីស្អីមិនចេះយកចិត្តប្រពន្ធគេនិយាយបែបនេះមិនមែនមិនចង់ឲ្យច្បាច់ទេគ្រាន់តែឲ្យលងបន្តិចសោះហើយថៃ មិនបានមកលងបន្តិចទេនេះកំពុងតែនិយាយទូរស័ព្ទជាមួយអ្នកណាគេហ្នឹងនៅផ្ទះមិនប្រមមកអោបប្រពន្ធ និយាយសាច់និយាយសាច់បែបនេះប្រកាសជានិយាយជាមួយស្រីមិនខានទេបងជាទូអីក្នុងភាពយន្តដែរអូនតែស្រមៃមានពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun សាវើកបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹងថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពិសាគ្រឿងស្រវឹងសូមកុំបាក់បោម៉ៃឡូប្រភពនៃធម៌ពលដើម្បីជោគជ័យ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុក Australian Dairy ផ្សាយទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោកអាចរកទិញបាននៅទូទាំង25ខេត្តក្រុងបូជាទូឲ្យក្នុងភាពយន្តដែរអូនតែស្រមៃមែនហើយកំពេញកំប៉ោងមកក្រោយនេះ ទោះបីជាលាបក្រែមម្សៅអស់ពីផ្សារទៀតណាក៏វាមិនស្អាតដែរលែងស្លឹមលែងអីដូចមុនទៀតហើយនេះមនុស្សប្រុសដូចតែគ្នាមែនទេពេលតាក់តងគ្នាដំបងនិយាយសុទ្ធតែអូនមិនថាពេលណាអូនខ្លាចជាធាត់ខ្លាំងបែបណាអូននៅតែជាទេពអប្សរនៅក្នុងចិត្តរបស់បងរហូតចុះនេះស្អីហាហើយខំចំណាយពេលទាំងកម្លាំង ចំណាយទាំងរៀងគឺដើម្បីពោះពោះឲ្យគេកើតមកក៏ដាក់តកទៅតាមគេហើយតែគេបាច់ជាខ្ពើមរៀងដល់កពេញកប៉ោងរបស់យើងនេះហើយយកពេលទៅល្អងល្អើងជាមួយនឹងស្រីផ្សេងនោះមែនទេបងវ៉ាន់ បងកំពុងតែពពួកដូចគ្នាចាប់បង មានជួបបញ្ហាដូចខ្ញុំអត់បញ្ហាអីទៅខ្ញុំមិនដឹងទេខ្ញុំមានអារម្មណ៍ថាតាំងពីខ្ញុំពពោះមកប្តីខ្ញុំដូចជាផ្លែកគឺគេដូចជាធន់នឹងខ្ញុំឬមួយក៏មកពីខ្ញុំពពោះទៅរូបរាង ខ្ញុំប្រែប្រួលបងគិតតែមើលមនុស្សប្រុសឈប់ស្រឡាញ់មនុស្សស្រីឬក៏អាចនឹងមានថ្មី នៅ ពេលដែលប្រពន្ធពពោះមែនទេ ហួយនេះឯងនិយាយអញ្ចឹងប្តីបង ដូចជាមិនអញ្ចឹងផងចុះប្តីបងចាំមិនទេអូប្តីបងប្តីបងគឺបែបនេះអើយឃ្លានហើយឃ្លានអូនឃ្លានអូនឃ្លានហ៎អូនឃ្លានអីអូនឃ្លានហ៎គឺឃ្លានមកជូរ ឃ្លានបញ្ជូអឺបាទចាំបងទៅយកអូន អូនកើតអីហ្នឹងចង់ក្អូនចាំភ្លែណាអមកអូនណមកអូនអូអូនយំថាយំមក បានធូរខ្លះនៅស្រួលខ្លួនណាបងច្បាញ់ជើងហើយអូនគេងតែបងឈប់ច្បាច់អូននឹងភ្ញាក់អូខេអូនគេងទៅណាបងជាតួឯកក្នុងភាពយន្តដែរអូនតែស្រមៃមានន័យលើអ្វីសំខាន់រហូតនិយាយមិនចេញ បងមានសិទ្ធិពេញលេញពេញចិត្តលើបង ជួបគឺមានតែបង បងធ្វើឲ្យស្នេហាដំបងលាក់ទុករកឃើញមកចាស់ឈ្មោះពាក្យដល់ផ្អែមពីរោបងហៅឈ្មោះអូនអូនហៅឈ្មោះបងអូហេមិនក៏ឈប់ចបាញ់ចឹង មើលប៉ោងប៉ោងទេមិនដែរស្អាតអត់យេតេតេនអើកូនចលីអត់ហ៎ណែណែឆាប់ធំណាឆាប់បានលេងណា chập Jangan capka lah capka. Kau apa? Con ơi, chập thôm. Lực đại tế con Chập chân mà lên cho mối bà nà con Mm. <laughs> <laughs> កូមណាកូនកូនកូនកូនឆាប់ប្រកាសកូនឲ្យបងណាយកកូនម្ដងទៀតអូខេ ដាក់ឈ្មោះកូនអីគេធីតាធីតាបងជាតួឯកក្នុងភាពយន្តដែរអូនតែស្រមៃពុកពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun សាវើកបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹងថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ពិសាគ្រឿងស្រវឹងសូមកុំបាក់បោ Milo ប្រភពនៃធម៌ពលដើម្បីជោគជ័យ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុក Australian Dairy ផ្សាយទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោកអាចរកទិញបាននៅទូទាំង25ខេត្តក្រុងបងជាទូឲ្យក្នុងភាពយន្តដែរអូនតែស្រមៃមានន័យ គេងទៅណាហឹមចាំបងចំបាច់ជើងឲ្យណាយ៉ាងម៉េចស្រួលទេ មូលកពើជើងនេះលមូលកពើជើងហ៎មកអត់មិនហើយយ៉ាងម៉េចហើយបានធូរទេអូយនៅខាងក្រោមខាងក្រោមហ៎ចាំតិចណា terjemah ចឹងហើយណាអូយបាត់ធោះហើយមែនទេកូនណាកុំធ្វើបាម៉ាក់ណាកុំធ្វើបាម៉ាក់ណាកូនណាម៉ាក់មិនបានគេងនេះហាម៉ាក់ត្រូវអត់ងងុយរហូតដល់9ខែអញ្ចឹងកូនត្រូវតើស្រួលស្រួលនៅក្នុងពោះរបស់ម៉ាក់ហើយនឹងអាល បានចេញមកឃើញពិភពលោកដ៏ស្រស់ស្អាតនឹងបានលេងជាមួយប៉ានឹងម៉ាក់ណាអូខេទេលោកមើលមុខទេអ្នកណាគេដែលដេកមិនលក់9ខែនោះនេះភ្នែកអូនហើយនឹងភ្នែកបងអ្នកណាជាន់អូននិយាយថាម៉េចហ្នឹងនេះអូនអត់សម្ដេចណាបងឯងនេះយ៉ាប់ហ្មង ជប់ឡើងធ្វើអីគេហាត់អីក៏មិនដេកជួលេងហ្គេមមែនទេប្រហែលជាបង មើលទូរទស្សន៍ទៅដឹងអញ្ចឹងក៏មើលទូរទស្សន៍ដល់យប់ជ្រៅពេកជួដេកផងណានេះភ្នែកដូចខ្លាឃ្មុំហើយអូខេនេះច្បាច់ត្រង់នោះក្លាណាត្រង់នេះត្រង់ហ្នឹងហ្នឹងត្រង់ហ្នឹងបងជាតួឲ្យក្នុងភាពយន្តដែរអូនតែស្រមៃ មានន័យលើអ្វីសំខាន់រហូតនិយាយមិនចេញ បងដឹងហើយច្បាច់ហ្នឹងយ៉ាងម៉េចធួយពេញចិត្តតណ្ងមិនអាចបកស្រាយដល់កាយរាប់មិនអស់មួយក្នុងមួយមើលតែអូនធ្លាប់ជួបគឺមានតែបង បងធ្វើឲ្យស្នេហាដំបងលាក់ទុករកឃើញមកចាស់ឈ្មោះពាក្យដល់ផ្អែមពីរោបងហៅឈ្មោះអូអូយអូយចុកចកែណាអូយចុកចកែណាបងហ៎ ត្រង់ណាចាំបងយកឲ្យនេះត្រង់នេះត្រង់ហ្នឹងអូយចប់ណាអូយចាំឲ្យបានធូរខ្លាំងទៅធូរប៉ុន្តែមានអារម្មណ៍ថា អូយពិបាកទ្រាំណាអូយបងពិតជាអាណិតអូនខ្លាំងណាស់អូយបើសិនជាអាចចែករំលែកការឈឺចាប់របស់អូនបាន ការលំបាករបស់អូនបាន បងសុខចិត្តយល់ព្រម នេះនេះបងខាត់អីហ្នឹងនេះបងយំមែនបងអាចយំមែនថៃបានយំនេះអូនមានកាត់អីណា តាមពិតមិញនេះអូនឈឺតិចតិចតាអូនគ្រាន់តែស្រែកខ្លាំងឲ្យបងបារម្ភពីអូនតាតែបងអាណិតអូនណា បងឃើញអូនឯងអូនក៏ពិបាកអង្គុយក៏ពិបាកហើយងើបឈរក៏ពិបាក បងពិបាកចិត្តណាស់បងឃើញប្រពន្ធបងពិបាកបែបនេះអូយប្តីសម្លាញ់សុំទៅណា អូនធ្វើឲ្យបងបារម្ភខ្លាំងតាមពិតមាត់នេះក៏ណាដែរឈឺតិចតិចទេ តែនិយាយថាខ្លាំងខ្លាំងតាមពិតទៅអូនគ្រាន់តែចុករយបន្តិចសោះហ្នឹង បងគ្រាន់តែឆ្លៀអូនតិចទៅគឺបាត់ហើយណាអូនសុំទោសដែលធ្វើឲ្យបងបារម្ភណាម្ដាយទីហេតុអីក៏ត្រូវសុំទោសបងពិតជាអរគុណអូនខ្លាំងណាស់ដែលអូនទ្រាំលំបាករហូតទៅដល់9ខែក្នុងការពពោះកូនរបស់យើងព្រោះអូនជាប្រពន្ធរបស់បង បើមិនឲ្យពងពោះកូនរបស់ជើងធ្វើយ៉ាងម៉េចទៅមិនអីទេពេលអូនឈឺពេលអូនមិនស្រួលខ្លួន អូននឹងស្រែកប្រាប់បងតែបងកំភៃអញ្ចឹងទៀតណាអញ្ចឹងតែលើកក្រោយ អូន មិនហ៊ានប្រាប់បងថាអូនមិនស្រួលខ្លួនទេអញ្ចឹងទៀតហើយគួរឲ្យស្រឡាញ់ណាស់អញ្ចឹងបងឆ្លីទៀតណា តាមពិតទៅមនុស្សស្រីយើងក៏ណាស់ដែរចូលចិត្តចង់ឲ្យគេបារម្ភហើយដល់ពេលឃើញគេបារម្ភពីខ្លួនខ្លាំងក៏អាណិតគេមិនដឹងធ្វើយ៉ាងម៉េចទេធ្វើម៉េចបាច់ចិត្តវាអញ្ចឹងនេះអញប្រកាសឲ្យមែននេះថាប្តីអញមិនដែលធ្វើសកម្មភាពដូចជាប្តីបងធ្វើដាក់បងកំឡុងពេលដែលបងកំពុងពពុះនោះខ្ញុំមិនដឹងទេ មែនហើយឬមួយក៏អ្នកដែលប្រែប្រួល គឺជាខ្ញុំខ្ញុំអាចនឹងគិតច្រើនហើយនឹងឆែកឆាយពេចទៅដឹងព្រោះនៅពេលដែលគេធ្វើល្អដាក់ខ្ញុំខ្ញុំមិនដែលចាំទេខ្ញុំចាំអ្វីដែលគេធ្វើបង្ងើយកតែដាក់ខ្ញុំបងដឹងទេពេលខ្លះខ្ញុំដេកយល់សប់ឃើញគេ មាន ស្រីទៀតផងហ៎ថាម៉េចហើយពេលខ្លះទៀតគេនិយាយទូរស័ព្ទក៏ខ្ញុំគិតថា គេនិយាយជាមួយនឹងស្រី ខ្ញុំតែងតែគិតបែបនេះបងចាំស្ដាប់មើលណាបងជាតួឯកក្នុងភាពយន្តដែរអូនតែស្រមៃមានពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវអេសកូឡាឈ្នះរង្វាន់បុណ្យនារីចំនួន300រង្វាន់ Ice What the fun ពិសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹង ថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពិសាគ្រឿងស្រវឹងសូមកុំបើកបោម៉ៃឡូប្រភពនៃធម៌ពលដើម្បីជោគជ័យ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាត លើសពីការរំពឹងទុក Australian Dairy ផ្សាយទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោកអាចរកទិញបាននៅទូទាំង25ខេត្តក្រុងបូជាទូឲ្យក្នុងភាពយន្តដែរអូនតែស្រមៃមានស្បែករបស់អូនណាទុនក្រអូបរលូង មិនដូចជាស្បែកប្រពន្ធរបស់បងទេស្ងួតគ្មានជាតិបែកស្រកាគ្រាន់តែមានកូនសោះស្បែកបែកស្រកា ជាងនឹងទៅទៀតហើយបើក្លិនវិញណានិយាយវាថាខ្មឹសខ្មឹសស្អុយជាងកដោប្រេងទៅទៀតក្លិនឲ្យស្អុយបើអញ្ចឹងមែននោះគ្មាន ប្រុសណាគេនៅចិត្តបានទេ ពេលខ្លះស្អុយក្លៀកធំក្លិនខ្លួនបងទ្រាំបានទេ ពេលដែលបងចេញទៅ ហើយមកបន្ទោបងមិនបានមែនអត់អាប្តីហើយសើយនេះបងកំពុងតែត្រស្រ័យមែននេះនេះអូននិយាយពីអីហ្នឹង កំពុងតែសួរបងនេះកំពុងតែចង់ត្រនាងនឹងទៀតហើយមែនទេអូនណាអូននិយាយពីរឿងស្អីហ្នឹងបងស្ដាប់មិនយល់ទេស្រីស្រីអីស្រីមួយណាគឺស្រីដែលបងចូលវាមកដាំស្លានៅក្នុងផ្ទះបាយកាលប្រយប់មិញនោះអីអូនឃើញច្បាស់ផ្ទាល់នឹងភ្នែកណាហើយបងថែមទាំងអបសរសើរថាសាច់វាស្អាត ក្លិនវាក្រអូបជាងអូនទៀតអូនណែលឺច្បាស់នឹងតិចហើយមានរឿងអីដែលត្រូវប្រកែកទៀតទេអូននេះដូចជាគិតច្រើនពេកហើយណា រហូតដល់យល់សពអីបែបនេះកុំធ្វើបែបនេះអីណា ប្រពន្ធសម្លាញ់កុំគិតច្រើនអីបងមានការរវល់បន្តិចណាមកឲ្យកបោបងមកអត់ទេអត់មិនអើយ លោកត្រាតែបងប្រាប់ការពិតសិនថាបងយកស្រីនោះតលាក់ទុកណៃណាកាលពេលយប់មិញបងដាក់ថ្នាំងងុយគេងឲ្យអូនហើយបណ្ដោះវាចេញទៅតាមក្រោយផ្ទះហើយមែនទេឆាប់ប្រាប់អូនភ្លាមមកណែអូនសម្លាញ់បងថាអូននេះកាន់តែវែងឆ្ងាយហើយណាអូនេះចង់ថាអូនគិតច្រើនអញ្ចឹងមែនទេបើបងមិនប្រែប្រួលអូនក៏មិនគិតច្រើនដែរ បាទបាទអូន ប្រពន្ធបងនេះមិនគិតច្រើនទេណា មែនទេសំណប់ចិត្តឲ្យបងទៅធ្វើការសិនណាចាំប្តីមកវិញចាំនិយាយពីរឿងនេះល្អទេហឹម អីបានជីវាមកនៅនឹងជើងបានបើជប់មិញដូចជាមិនបានជួយវាមកពាក់ផងហើយយ៉ាងណាក៏យ៉ាងណាចុះស្ត្រីមានផ្ទៃពោះគឺអាចប្រែប្រួលអញ្ចឹងហើយ បងក៏អញ្ចឹងដែរតែបងនេះរៀនគ្រប់គ្រងអារម្មណ៍ហើយសម្រួលចិត្តខ្លួនឯងវិញព្រោះខ្លាចប៉ះពាល់ដល់កូននៅក្នុងពោះ ប្តីយើងគេមិនបានប្រែប្រួលទេពេលខ្លះបងក៏អាណិតប្តីបងដែរដែលលំបាកយប់ខ្លះអត់ងងុយបងក៏មិនដឹងដែរពេលខ្លះងើបមកទន់គាត់ក៏ច្បាច់ជើងឲ្យពេលខ្លះដេកលក់ទាំងស្រុកខ្លួនឯងមានដែរមានអារម្មណ៍បែបនេះទេអគឺគឺធ្លាប់មានអារម្មណ៍បែបហ្នឹងប៉ុន្តែស្មានតែយកសັບខ្មោចមកសាក់ឲ្យតាហឺឯងនេះពិតជាឈួតពេកហើយ ណែគិតច្រើនពេកហើយណាមែនហើយបងអញ្ចឹងតាមពិតទៅខ្ញុំក៏អត់ធន់ណាស់ហើយមើលទៅនិង ប្រហែលជាប្តីរបស់ខ្ញុំទ្រាំនឹងខ្ញុំខ្លាំងហើយនេះបងទៅធ្វើការទាំងព្រឹកបែបនេះទៀតហើយមែនទេបានចុះអូន មានអារម្មណ៍យ៉ាងម៉េចដែរបានស្រួលខ្លួនខ្លះទេព្រឹកនេះមិនស្រួលខ្លួនប្រហែលទេមានអារម្មណ៍ថាភ្លាវមាត់ហើយវិលមកបានអញ្ចឹង មិនបាច់ក្រោកទេណាអូនគេបន្តទៀតចុះបើមានការអីខទៅរកបងទៀតណា បើសួរបែបហ្នឹងណាហើយទៅធ្វើការដដែលសួរគេធ្វើអីហ៎ស្មានថាប្រាប់ថាវិលមកហើយសុំច្បាប់ពីការងារនៅមើលថែអូនតែបងបានចេះទៅធ្វើការឲ្យអូននៅផ្ទះតែម្នាក់ឯងបែបនេះប្តីស្អីមិនចេះយកចិត្តប្រពន្ធសោះគាត់ថាការងារសំខាន់ជាងប្រពន្ធដែលចិត្តគ្រប់ខែបែបនេះមែនទេ បើខុសហើយហើយចាំយកទៅដោះកុំមកកែនេះមកលងហីគិតថានៅរួចខ្លួនមែនទេមិនញ៉ាំទេអូនណានេះបងបារម្ភពីអូនណាប្រពន្ធសម្លាញ់អូនអូនបើទ្វាណា ពាក្យបារម្ភទុកពាក្យប្រពន្ធសម្លាញ់ហ្នឹងតែនិយាយជាមួយស្រីផ្សេងទៅស្រីដែលបងនិយាយទូរស័ព្ទមុនហ្នឹងអូននេះមិនមែនល្ងងទេ ដែលចិត្តតែតាមស្ដាប់បងរហូតនោះទេណាមនុស្សប្រុសដូចតែគ្នាទេពេលដែលមិនបានក៏តាមថែដល់ពេលបានទាំងអស់ហើយចាប់ផ្ដើមលេងខ្វាយខ្វល់អីទាំងអស់ចាំមើលតាអូនលេងប៉ោងពេលណាបងឯងប្រកាសជាដឹងគ្នាមិនខាននោះទេហើយយប់នេះបាញ់ចាយកន្លែងកេងទៅមិនបាច់កេងជាមួយគ្នាទេមិនចង់ឲ្យកូន កាត់ដូចមនុស្សបានតែសម្ដីបងជាទូអីក្នុងភាពយន្តដែរអូនតែស្រមៃមានពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់អាយ What the fun ពីសាវើកបង្កើនធម៌ពលជំនួយការចងចាំបន្សាបភាពស្រវឹងថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពិសាគ្រឿងស្រវឹងសូមកុំបាក់បោ មីឡូប្រភពនៃធមពលដើម្បីជោគជ័យ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុក Australian Dairy ផ្សាយទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោកអាចរកទិញបាននៅទូទាំង25ខេត្តក្រុងបូជាទូឲ្យក្នុងភាព ក្រែងប្រាប់ថាមួយម៉ោងទៀតនឹងមកដល់ផ្ទះឯងនេះពីម៉ោងទៅហើយហេតុអីបានជាមិនទាន់ឃើញមកដល់បែបនេះហ៎តែក៏មិនលើកំពុងតែធ្វើស្អីទៅលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅมันអាចតាក់ទងបានទេអើយហើយតែក៏មិនលើកនេះកំពុងតែធ្វើស្អីហ៎ឬក៏កំពុងតែធ្វើស្អីអូឬមួយក៏កំពុង តែងូតទឹក ឬក៏កំពុងតែស្លៀកខោអាវបែបបញ្ញាបញ្ញាខ្លាំងតែមិនលើកបែបនេះ នណាត្រូវការប្តីនៅក្បែរសពបំផុតហើយមនុស្សបានតែសម្ដីហេតុអីក៏ចេះតែធ្វើឲ្យគេអន់ចិត្តម្ដងហើយម្ដងទៀតបែបនេះហើយ តែទឹកជប់បែបនេះក៏ល្អហើយឲ្យសំមុខឲ្យដឹងខ្លួនឯងខ្លះឲ្យដឹងខ្លួនថានៅពេលដែលគេមិនបានអើពើបែបនេះទុកខ្លួនឯងចាំមិនរវល់បែបនេះមិនខ្វល់បែបនេះថាអារម្មណ៍នឹងវាយ៉ាងណានោះ រងាញាក់អញ្ចឹងទេឲ្យសំមុខប្តីដែលបញ្យកចិត្តទុកដាក់ជាមួយនឹងប្រពន្ធកុំសង្ឃឹមថាអូននឹងចិត្តទន់បើកទ្វារឲ្យបងនោះគ្មានថ្ងៃទេ ក៏មិនចាក់សោចចឹងគឺបងភ្លេចសោនៅផ្ទះហ្នឹងណា ហើយទូរស័ព្ទរបស់អូនបងខំបើលើទូរស័ព្ទទៀតទៅជប់ផ្ទះទៅ នឹងឯងមនុស្សប្រុសណាពេលដែលប្រពន្ធប៉ុពួរ9ខែ10ថ្ងៃនោះមនុស្សប្រុសក៏ត្រូវតែទ្រាំខ្លាំងបំផុតដែររយៈពេល9ខែ10ថ្ងៃណាគឺគ្រប់មនុស្សតែងតែបែបនឹងហើយឲ្យតែស្វាមីល្អឥឡូវបងសួរឯងប្តីឯងមានដើរជាប់ផ្ទះយប់ទេអត់ទេជាប់ប្តីឯងដែលនាំឯងទៅពិនិត្យផ្ទៃពោះទេនាំទៅតាជាប់ប្តីឯងដែលធ្វើអាហារឲ្យញ៉ាំទេធ្វើ ហើយចុះពេលអញចង់ញ៉ាំអីនោះគេទៅទិញឲ្យអញញ៉ាំទេទិញហើយបែបនេះហើយអញចង់បានអីទៀតគឺមិនដឹងនឹងណា ចេះតែមានអារម្មណ៍ថា គេអាចនឹងឈប់ស្រឡាញ់ខ្ញុំនៅ ពេលដែលគេឃើញខ្ញុំកាពេងកាប៉ាំងបែបនេះហើយអញឈប់គិតទៀតទៅយល់ទេថាហើយចាប់ពីថ្ងៃនេះទៅត្រឡប់ទៅវិញមើលរកចំណុចល្អរបស់គេឈប់មើលចំណុចអាក្រក់របស់គេអង្គុយសង្ស័យអង្គុយចាំតែចាប់កំហុស តើនៅបានអ្វីមានក្តីសុខនៅក្នុងចិត្តអរគុណបងសំឡាញ់បងយល់ចិត្តព្រោះបងកំពុងតែពពោះដូចគ្នាមនុស្សស្រីពពោះណា គឺបែបនេះឯងហើយយើងក៏សំណាងដែល បានប្តីល្អអញ្ចឹងក៏ត្រូវតែចេះថែរក្សាមានន័យលើអ្វីសំខាន់រហូតនិយាយមិនចេញ បងមានសិទ្ធិពេញលេញពេញចិត្តល្អមិនអាចបកស្រាយដល់ ក្នុងមួយម៉ឺនដែរអូនធ្លាប់ជួបគឺមានតែបង បងធ្វើឲ្យស្នេហាដំបងលាក់ទុករកឃើញមកចាស់ឈ្មោះពាក្យដល់ផ្អែមពីរោបងហៅឈ្មោះអូនបងទៅធ្វើការឲ្យអូនស្រឡាញ់ចាំជួបគ្នាណាអូនស្រឡាញ់បងស្រឡាញ់អូនហើយកូនណា បងពិតជាអរគុណអូនណាស់ប្រពន្ធសម្លាញ់ដែលខំលះបង់ជីវិត ដើម្បីកូនថ្ងៃនេះឲ្យបង បងពិតជាស្រឡាញ់អូននិងកូនខ្លាំងណាស់អូនដឹងទេ ស្រេចដែលស្អាតដូចជាថ្ងៃដំបូងទៀតហើយដូចពេលដំបូងដែលយើងបានជួបគ្នានោះណាក្លិនក៏លែងក្អប់ដូចពេលមុននេះបងមិនប្រកាន់ទេមែនទេហេតុអីបានបងត្រូវប្រកាន់នោះ អូន គឺជាមនុស្សស្រី ដែលបងស្រឡាញ់ហើយលះបងសម្រាប់បង ច្រើនដល់ថ្នាក់នេះនោះចុះបងមិនខឹងហើយក៏មិនអន់ចិត្តដែរ នៅពេលដែលអូនចត់បងផ្ដេសផ្ដាសនៅពេលដែលអូនពោពោះនោះក្រែងមនុស្សស្រីដែលមានផ្ទៃពោះនោះពូកែគិតច្រើនមែនអូនពូកែសមាសម័យទោះបីខុសពីការពិតក៏ដោយតែបងត្រូវបានណា បងមិនធ្វើបងមិនផ្កាយទេបងចង់ធ្វើជាប្តីល្អមើលថែអូននិងសុខភាពកូននៅក្នុងផ្ទៃនេះណាបែបនេះហើយតើនៅពេលដែលអូនរស់រឿងបង បងមិនប្រកាន់មិនឆ្លោះជាមួយនឹងអូនមែនទេ បងជាតួឯកក្នុងភាពយន្តដែរអូនតែស្រមៃមានន័យលើអ្វីសំខាន់រហូតនិយាយមិនចេញ បងមានសិទ្ធពេញលេញពេញចិត្តលើបងបាទហើយណាឈប់យំត្រាម៉ាទៀតទៅមួយក្នុងមួយមិនដែរអូនឆ្លងជួបគឺគ្រាន់តែចាំថាទោះបីជាអូនកប៉ោងយ៉ាងណាក៏ប្តីម្នាក់នេះនៅតែស្រឡាញ់អូន ស្រឡាញ់រហូតទៅដឹងហើយណា